យ៉ាអូខេសួស្តីអ្នកនាងបាទវិលត្រឡប់មកវិញជាមួយនឹង Channel VTK Official អស់គ្នាទៀតបាទថ្ងៃនេះផងដែរគឺមានគឺដោយសារតែមានបងប្អូនយើងមួយចំនួនបាទគាត់អត់ទាន់ដឹងពីអនឹង down មកពីកន្លែងណាកន្លែងណាអញ្ចឹងអ្នកគ្នាបាទបើអ្នកដឹងហើយសូមកាន់តែភ័យទោសមកដោយសារមានបងប្អូនយើងគាត់អត់ទាន់ដឹងអញ្ចឹងណាគាត់ឲ្យខ្ញុំចង់ឲ្យខ្ញុំប្រាប់ពីរបៀប download អនឹងអ្នកគ្នាបាទអញ្ចឹងសូមអធិស្ឋានផងចំពោះអ្នកដែលបងប្អូនណាដែលគាត់បានចេះ ហើយបាទសូមខន្តីបេតោផងបាទអូខេដោយសារមានបងប្អូនយើងក៏អត់ទាន់ចេះក្រោយយ៉ាងអ្នកនរគ្នាបាទអូខេអធិស្ឋានផងបាទអញ្ចឹងឥឡូវឲ្យខាត់ពេល view បាទអូខេយើងចូលមកកាន់ Play Store មកអូខេហើយយើង search ពាក្យថា ORG មកអ្នកនរគ្នាបាទ ORG 2021 VIP 2021ដាក់តា ORG 2021មកបាទអូខេអ្នកនរគ្នាបាទនេះគឺជា ORG 2021ហ្នឹងហើយគឺយើង ត្រូវតែ download វាយើងមកបាទនឹងអ្នកគ្នាអ្នកគ្នាខ្លះអ្នកទាំងអស់គ្នាមួយចំនួនប្រហែលគាត់ចេះ down នៅកម្មវិធីហ្នឹងបាទអូខេចឹងសូមនឹងចាំបន្តិចបាទវាដើរចិត្តពេញឡើយបាទសូមនឹងចាំបន្តិច អូខេនេះ54 second ណាអ្នកទាំងអស់គ្នាមកសូមរងចាំបាទបងអ្នកគ្នាស្រឡាញ់មកក៏ដូចជាពេញចិត្តរាល់វីដេអូរបស់ខ្ញុំផុសសូមមេត្តាបាទជួយចុច subscribe ឲ្យ channel របស់ខ្ញុំបាទម្នាក់មួយផងបាទអូខេហើយក៏ដូចជា សូមអធិស្ឋានរាល់ការនិយាយទៅក៏ដូចជាខុសឆ្គងត្រង់កន្លែងណាមួយបាទអូខេអ្នកគ្នា ខេនេះគ្រាន់តែជាវីដេអូចែកម្លែកការកំសាន្តមួយចែកជូនអ្នកនរគ្នាតែម្ដងបាទដើម្បីឲ្យអ្នកនរគ្នាចេះលេងអអអហ្នឹងគឺអឺយើងមិនបាច់ចាំមានអាធំមានអាទូចក៏យើងអាចលេងក្នុងទូរស័ព្ទបានដែរអ្នកគ្នាបាទអូខេសូមរងចាំតិចបាទមើលខ្ញុំមើលវាដើរពេញទៅបាទអូខេវាកំពុងតែ install យកឲ្យអ្នកនរគ្នាមើលយ៉ា សូមរងចាំបន្តិចបាទអូខេបាទនេះគឺជាតារាមរបស់ខ្ញុំលេងថ្ងៃនេះអ្នកគ្នាបាទខ្ញុំលេង classic តារាមហ្នឹងហើយអូខេនេះអ្នកគ្នាឥឡូវយើងបាន down ពេញហើយអញ្ចឹងយើងចូលទៅកាន់ R យើងអ្នកគ្នាតែម្ដងបាទចូលទៅកាន់ block បាទអូខេ ORG 2021 Cup Series មែនតើបាទអូខេ Mosaic Design ពិតជាអស្ចារ្យមែនតើអញ្ចឹងបាទបងប្អូនបាទថ្មីថ្មីថ្មីគាត់អត់ទាន់បានដឹងពីរបៀប down អីបានបាទសូមចូលមើលវីដេអូនេះទាំងអស់គ្នាតែម្ដងបាទអូខេអញ្ចឹងអ្នកគ្នាគ្រាន់តែចុចថាអូខេ show me នេះអូខេ let's go អញ្ចឹងចុច allow អូខេពេលចុច allow យ៉ាងហើយសូមរងចាំវាបន្តិចអញ្ចឹងបងអ្នកគ្នាមាន ចង្វាក់ហើយ ចឹងបងប្អូនគ្នាចង់បានចង្វាក់បាទមិនទាន់មានចង្វាក់ហើយទោះមានក៏ដោយយើងចុចទៅ color sheet នេះចឹងបងអ្នកនរគ្នាអត់ទាន់មានចង្វាក់ទេខ្ញុំដាក់ link នៅខាងក្រោមហ្នឹងខ្ញុំដាក់ link Telegram ហ្នឹងដូចខ្ញុំបាននិយាយកាលពីវីដេអូមុនចឹងអ្នកនរគ្នាគ្រាន់តែចូលលើ link Telegram ហ្នឹងមកមានបងប្អូនយើងនៅក្នុងក្រុមហ្នឹងជាច្រើនហើយបើបងប្អូនយើងដែលបានមើលវីដេអូខ្ញុំហើយគ្រាន់តែចូលនៅកាន់វីដេអូចូលកាន់ក្រោមវីដេអូខ្ញុំបាទ ហើយគឺជា link ដែលខ្ញុំដាក់នៅក្រោមហ្នឹងអ្នកគ្នាចង់សុំចង្វាក់ចូលទៅសុំចង្វាក់ក្នុងក្នុងហ្នឹងបាទចង្វាក់មានច្រើនមែនតើអូខេយើងចុចពាក្យរស៊ីតចុចលើរូបសភៅហើយសូមរងចាំទៅចេញពាណិជ្ជកម្មបាទយើងអូសចុះឡើងចុះឡើងបាទអូខេសូមរងចាំតិចនេះ យើងអូចោលឡើងចលាឥឡូវចេញពាណិជ្ជកម្មមកបាទយើងចុចអាពាណិជ្ជកម្មពណ៌លឿងហ្នឹងមកអូខេឥឡូវយើងមើលពាណិជ្ជកម្មដល់ចប់សិនអ្នកនរគ្នាបាទ20 second 18 17 16បាទអូខេសូមលោកចាំបន្តិចបាទអូខេខ្ញុំនិយាយម្ដងទៀតអ្នកគ្នាបាទអ្នកគ្នាពេញចិត្តបាទពេញចិត្តក្នុងវីដេអូហ្នឹងសូមមេត្តា បាទជួយ subscribe អ្នកមួយមកបាទអូខេអូខេពេញមកអូខេយើងពេលអ្នកគ្នានេះចឹងវាលោតមើលពាណិជ្ជកម្មចប់ចឹងអ្នកគ្នាគ្រាន់ចុចសញ្ញាគុណមកបាទចុចពាក្យសញ្ញាគុណបាទអូខេសូមអធិស្ឋានបងដោយសារមានសម្លេងរំខានពីក្រៅហ្នឹងឯអ្នកគ្នាអូខេហើយយើង ចូលទៅកាន់ស៊ីតទាំងដងទៀតហើយចុចលើសភៅហើយបងណាអ្នកគ្នាអត់ទាន់បាន copy ចង្វាក់ដាក់នៅខាងវានេះទេអ្នកគ្នាគ្រាន់ចុចអាសញ្ញាព្រួយឡើងលើបាទ ប៉ាក់លើហ្នឹងមកអូខេហើយអូតិចតិចមកបាទរកពាក្យថា download អូខេបាទនេះគឺជា file download ហ្នឹងហើយចុចលើពាក្យ download ហ្នឹងមកអូខេទាំងអស់នេះសុទ្ធតែចង្វាក់ដែលខ្ញុំបាន download ទុកហ្នឹងហើយអ្នកនរគ្នាអូខេអញ្ចឹងខ្ញុំដាក់ចង្វាក់មួយឲ្យអ្នកនរគ្នាមើលតែម្ដងបាទកុំឲ្យអ្នកនរគ្នាសង្ស័យនៅក្នុងអារម្មណ៍បាទអូខេតោះចាំស្ដាប់ទាំងអស់គ្នាបាទសាររំវងបាទអូខេ let's go

អូខេបាទអ្នកគ្នាយ៉ាងណាដែរបាទបន្ទាប់ពីខ្ញុំនិយាយនេះឲ្យខ្ញុំនិយាយរួមទៅបាទចង្វាក់វាមានច្រើនមានសារវ៉ាន់មានឆឆឆាបូលេរ៉ូខ្មែរនិយាយមានអឺច្រើនមែនតើហ្នឹងឯងអ្នកគ្នាជាងអ្នកគ្នាបើចង់បានចង្វាក់ហ្នឹងខ្ញុំបញ្ជាក់ម្ដងទៀតអ្នកគ្នាគ្រាន់តែចូលលកានខាងក្រោមវីដេអូខ្ញុំទៅហើយចុចលើ link Telegram ហ្នឹងទៅបាទអូខេអរគុណច្រើនបាទចំពោះអ្នកនរគ្នាដែលចូលមកកាន់ទស្សនា នៅ channel VTK Official របស់គ្នាបាទអរគុណដែលជួយ viewer នៅលើ channel របស់ខ្ញុំបាទអូខេអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ